មេសាឡាស់ទី2នេះគឺស្ដីអំពីការបែរមុខឬបែរខ្នងក្នុងពេលបន្ទោបង់មានណែនាំទៀតច្បាប់ណាបែរមុខបែរខ្នងយ៉ាងម៉េចគឺបែរមុខបែរខ្នងទៅសំដៅទិសគីប្លាត់អានេះច្បាប់ហាមទិសគីប្លាត់ទិសដែលយើងសម្បេះយ៉ាងទៅរកអញ្ចឹងកាលណាយើងបន្ទោបង់សូម្បីតែបែរមុខសំដៅឧទាហរណ៍ទិសគីប្លាត់ទៅខាងខ្នងបលិនហាមយើងបែរយើងបន្ទោបង់នេះទាំងតូចទាំងធំនេះបែរខ្នងឬក៏បែរមុខសំដៅទិសគីប្លាត់ពេលច្បាប់ហាមអញ្ចឹងមានន័យថា ទៅតែបែរផ្ទុយបែរបែរខាងឆ្វេងឬក៏ស្ដាំចឹងទៅឥឡូវទិសខាងទិសពីផលិតរបស់យើងខាងលិចហាមយើងបែរមុខទៅទិសខាងលិចឬក៏បែរខ្នងទៅទិសខាងលិចអញ្ចឹងមានន័យថាយើងអាចបែរខ្នងទៅទិសខាងជើងឬក៏មុខទៅទិសខាងជើងក៏បានឬក៏បែរខ្នងឬក៏មុខទៅទិសខាងខាងត្បូងក៏បានធ្វើម៉េចឲ្យវាខុសពីទិសទិសពីផលិតយើងមើលការណែនាំច្បាប់មិនអនុញ្ញាតឲ្យបែរមុខឬបែរខ្នងក្នុងពេលបន្ទោបង់ទៅវាល នៅទីវាលដែលគ្មានអ្វីបាំងនោះឡើយឃើញទេចំណុចទី1ណាមិនអនុញ្ញាតឲ្យយើង បន្តបងនៅទីវាលអត់មានបាំងអីសោះ1អ៊ីស្លាមត្រូវការបិទបាំងកេរខ្មាស់ណាហើយជាពិសេសនៅពេលបច្ចុប្បន្នអ្នកខ្លះគាត់ថាអេរៀងដូចឃ្លាតពីភូមិគេ4 10ម៉ែត្រហើយសូមប្រុងប្រយ័ត្នពីព្រោះអ្នកខ្លះគាត់គាត់គេថាគ្មានសុជីវធម៌ទេ គាត់ប្រើឧបករណ៍ដើម្បីឆ្លុះទាញពីចម្ងាយពីអីមកអានេះវាអាចមានអ្នកខ្លះគាត់ចឹងគាត់រវល់អត់មានរវល់រឿងអីទេរវល់រឿងចឹងចឹងអ្នកខ្លះណាអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នណាត្រូវប្រុងប្រយ័ត្នអញ្ចឹងទី1អត់អាចបន្ទោបងនៅទីវាដែលគ្មានអីបាំងទេទី2អឺដែលយោងទៅលើហាឌីសដែលនាំមកដោយអាប៊ូអាយូបអានសារីគាត់បាននិយាយថាម៉េចថានប៊ីសុសឡាមមានប្រសាសន៍ថានេះជាសម្ដីរបស់នប៊ីយើង នប៊ីថាអ៊ីដាអតៃទុមុលហ្គអ៊ីតោ فلا تستقبلوا القبلة ولا تستدبروها ولكن شرقوا أو غربوا ហ្គរីបូមិនមើលឃើញកន្លែងសារីគូឃើញរស់សាប់ឌូហើយប្រេះនៅខាងក្រោមឯនេះហ្គរីបូសាប់ឌូហើយប្រេះនៅខាងក្រោមយើងទម្លាប់យើងរៀនពីមុនមកថាឲ្យតែប្រេះនៅលើតួអក្សរយើងអានប្រេះលើ មិនមែនទេបរិះកាលណាមានសັບឌូឲ្យនៅខាងក្រោមសັບឌូគេអាប្រះក្រោមហើយជួយនេះចាំណាមីតាមពិតអានឹងមិនមែនថ្មីទេប៉ុន្តែយើងទេដែលថ្មីដែលដល់ជួបហើយដល់យើងថាគេខុសមែនទេអញ្ចឹងជួយនៅចំណាំ កាលណាយើងចង់ដាក់បរិះខាងលើអានលើយើងត្រូវដាក់លើសັບឌូតែបើយើងដាក់ខាងក្រោមសັບឌូមុសាត់ដាដាហ្នឹងគឺអានក្រោមហ្នឹងអញ្ចឹងបាទគេអានថា syarriqu aw gharibu អឺ តើហាឌីសនេះមានន័យថាម៉េចពេលពួកអ្នកបន្ទោបងអានេះនប៊ីថាណាណាពេលពួកអ្នកបន្ទោបង ពួកអ្នកមិនត្រូវបែរមុខឬបែរខ្នងសំដៅទិសគីបឡាត់ទេឃើញទេ តែពួកអ្នកត្រូវបែរទៅទិសខាងកើតឬខាងលិចមានតែធ្វើឲ្យខុសទិសគីបឡាត់អានេះក្នុងករណីដែលនប៊ីលោកនិយាយកាលនោះគឺគីបឡាត់របស់លោកមិនមែនចំទិសខាងកើតទេ ខុសពីយើងយើងទីគេប្រឡាក់របស់យើងគឺឲ្យខាងខាងលិចតើណាចឹងនិយាយជារួមថាធ្វើម៉េចឲ្យខុសទិសគេប្រឡាក់បើទិសគេប្រឡាក់នៅខាងកើតយើងបែរទៅខុសឲ្យខុសទិសគេប្រឡាក់ទាំងមុខទាំងខ្នងបើគេប្រឡាក់នៅខាងត្បូងយើងត្រូវបែរឲ្យខុសទិសខាងត្បូងទាំងមុខទាំងខ្នងព្រោះគេប្រឡាក់វាមូលចឹងយើងនៅខាងនេះទិសខាងនេះយើងសម្រាប់យ៉ាងបែរទៅទិសខាងលិចដល់អ្នកនៅខាងលិចបែរមកទិសខាងកើតព្រោះមីមីបងប្អូនបើយើងទៅធ្វើហីឃើញសម្រាប់យ៉ាងឯងមូលហ្មងពេលសម្រាប់យ៉ាង ជុំវិញកាបះហ្នឹងមកអញ្ចឹងនេះគឺជាបញ្ហាដែលនប៊ីយើងបានហាមអាប៊ូអាយូបអលអានសារីគាត់បាននិយាយតទៀតថា នៅពេលដែលយើងទៅដល់ប្រទេសសាមប្រទេសសាមគឺជាប្រទេស ប្រទេសដែលឈ្មោះចាស់តំបន់ណាឥឡូវនេះប្រទេសប៉ាឡេស្ទីនប្រទេសអីនេះគេឲ្យឈ្មោះថាតំបន់សាមពីមុនណាប្រទេសសាមនេះគឺពួកយើងបានឃើញបន្ទប់ទឹកដែលត្រូវ គេសាងសង់សំដៅទៅទិសគីប្លាត់ឃើញទេ អប៊ូអៃយូបអានសារីគេសាបាត់នប៊ីគាត់បានឃើញហើយពួកយើងអង្គុយបន្ទោបងចេញពីទិសគីបឡាត់មានតែចូលបន្ទប់ប៉ុន្តែបែរងាកខុសពីទិសគីបឡាត់ឃើញទេហើយពួកយើងធ្វើការសូមទោសពីអល់ឡោះខ្លាចខុសអញ្ចឹងបើសិនជាបន្ទប់ទៅយើងបន្ទប់ទៅយើងទិសសំដៅទិសគីបឡាត់យើងត្រូវដាក់ចានឲ្យផ្ទុយកុំឲ្យចំអប៉ុន្តែមាន ការលើកឡើងនៅអានតិចទៀតមិនដល់មានការលើកឡើងដល់អូលម៉ាថាថា កាលណាបន្ទប់ទឹករបស់យើងមានអញ្ចឹងបិទចង់ខាងបិទចិត្តអស់ហើយទោះបីចំទិសគេប្លាត់ក៏ច្បាប់អនុគ្រោះដែរអ៊ុលម៉ាខ្លះក៏លើកឡើងអញ្ចឹងណាប៉ុន្តែយើងមើលអ្វីដែលអប៊ូអាយុបអានសារីលោកធ្វើសូម្បីតែក្នុងបន្ទប់ទឹកគេប្លាត់ក៏លោកបាយឲ្យខុសទិសដែរហើយសូមទោសពីអល់ឡោះទៀតអញ្ចឹងយល់ល្អវាទោះបីជាក្នុងបន្ទប់ទឹកដែលមានអញ្ចឹងបិទចិត្តឲ្យក៏ដោយយើងដាក់ចានចំទិសគេឲ្យខុសទិសគេប្លាត់អានឹងគឺល្អបំផុតវាជៀសផុតអំពីការហាមរបស់នប៊ីយើងមូហាម៉ាត់សុសឡា អញ្ចឹងបានថាការសាងសង់ផ្ទះក្តីការរៀបចំបន្ទប់ទឹកដីរបស់អ៊ីស្លាម ត្រូវគិតឲ្យហើយ ដើម្បីអីដើម្បីជៀសវាងការខុសណាជៀសវាងការខុសតទៅទៀតផ្ទុយទៅវិញបើបង្គន់វានៅក្នុងសំណង់នេះអ៊ុលម៉ាខ្លះក៏លើកឡើងអញ្ចឹងណាឬមានអ្វីមួយបាំងរវាងបង្គន់និងគីបឡតគឺมันជាបញ្ហាទេជាការលើកឡើង របស់អ៊ុលម៉ាខ្លះក៏ថាអញ្ចឹងណាដូចនិយាយមិញណាបើយើងធ្វើបន្ទប់ទឹកធម្មតាបន្ទប់ទឹកយើងមានអញ្ចឹងមួយជុំណា បើថាបើទោះបីជាអាចារ្យបន្ទប់ទឹកនឹងត្រូវអង្គុយឬចំបាយមកពីបលិតក្តីឬក៏ខ្នងក្តីបើថាអត់បញ្ហាទេបើថាយកល្អដោយអ្វីដែលអប៊ូអាយុបអានសារីលោកធ្វើគឺយើងដាក់ចានបន្ទប់ទឹកចានប្រគុណនឹងឲ្យខុសពីទឹកពីបលិតទៅអានេះគឺល្អបំផុតដែរយោងទៅលើហាឌីសដែលនាំមកដោយអ៊ីប៊ីនូអ៊ុម៉ាថាលោកបានឃើញរ៉ាស៊ូលឡោះសាឡាមបន្ទោបងក្នុងផ្ទះរបស់លោកបែរមុខសំដៅប្រទេសសាម ហើយខ្នងរបស់លោកគឺសម្ដៅជាផលិតគឺមាន មានបង្ហាញថា លោកពេលខ្លះគឺលោកបានអឺសម្បេះយ៉ាង ដោយរូបភាពនេះអឺសម្បេះយ៉ាង បន្ទូបង ដោយរូបភាពនេះឯងយោទៅលើហាឌីសដែលនាំមកដោយម៉ារវ៉ានអលអាសអាសអាសអាសអាសារអលអានសារបាននិយាយថា អ៊ីប្នូអ៊ូម៉ារបានបញ្ឈរសត្វអូនរបស់លោកបែរសម្ដៅទិសគីប្លាតបន្ទាប់មកលោក បានអង្គុយរួច បន្ទោបងសម្ដៅទិសទិសរបស់វារបស់សត្វអូនឹងពេលនោះខ្ញុំបាននិយាយទៅកាន់លោកថាណែអាពុកអាប់ឌុលឡោះពុកអាប់ឌុលឡោះនេះភាសាអារ៉ាប់គេហៅអញ្ចឹងដល់ដាក់ងារណាដាក់ងារសាបាត់ណាប៊ីមួយមួយគឺមានងាររបស់គាត់ប៉ុន្តែងាររបស់គេនឹងមិនគេហៅកូនបង របស់បកគលនឹង អ៊ុំអាពលកម្នាក់ឈ្មោះមហាម៉ាត់តែកូនបងរបស់គាត់ឈ្មោះអាប់ឌុលឡោះគេហៅថាអាប៊ូអាពុករបស់អាប់ឌុលឡោះអារ៉ាប់ដែលចាន់ហៅអញ្ចឹងណាអញ្ចឹងនេះគឺជាឈ្មោះរបស់សាវ័តនឹងឯងតើមិនមែនទេឬដែលថាគេហាមខាត់ពីការបែដូចនេះ លោកបានតបថាពិតមែនហើយ គេហាមដូចនេះ បើវានៅទីវាលតែបើវាមានអ្វីមួយបាំងអ្នកពីទិសគីវិលិតគឺវាមិនជាបញ្ហាទេ ចឹងគាត់ចង់និយាយថាគាត់ដាក់សัตว์អូនរបស់គាត់បែរទៅទិសពីប្លុតហត់គាត់មកឈរខាងឯបខាងនេះអូនរបស់គាត់គាត់បែរមុខសំដៅពីប្លុតក៏ប៉ុន្តែវាបាំងសัตว์អូនចឹងដល់ពេលសាវ៉ាន់នេះទៀតគេសួរថាចុះអានេះខ្លះជាហាមអីបានគាត់ថាអត់ទេឲ្យតែមានអីបាំងគឺអត់អីទេចឹងអូឡាម៉ាខ្លះគាត់យោងតាមចំណុចនឹងហើយដែលថាបើក្នុងបន្ទប់ទឹករបស់យើងមាននឹងជាងចិត្តហើយហើយចានបន្ទប់ទឹកនៅបែរសំដៅទិសពីប្លុតក៏គាត់ថាអត់បញ្ហាដែរគាត់ថាចឹងណា បើបើសិនជាយើងជិះបានអัลฮัมឌុលឡាគឺយើងនាំនេះជិះចាស់ហើយដែលកាន់តែប្រសើរគឺមិនត្រូវបែរមុខឬខ្នងទៅចម្លាតឡើយទោះបី ក្នុងបន្ទប់ទឹកចិត្តក៏ដោយចុះនេះគឺជាការចំណុចដែលអ៊ុលម៉ាលើកឡើងដែលលក្ខណៈពិសេសបំផុតគឺយើងទៅធ្វើដូចនេះឯងនេះគឺជាមសអាឡាទី2នៅក្នុងមេរៀនរបស់យើងថ្ងៃនេះ ហើយដូចត្រង់ម្ដងថាបើមានអីជាចងល់ គឺសួរសិននៅចំណុចនេះដើម្បីជៀសវាងក្នុងការទៅមុខទៀតហើយអត់អត់អឺ អត់ដែលអត់បានរំលឹកថយក្រោយយ៉ាមានអីដែរមិនពាក់ព័ន្ធនឹងចំណុចនេះអឺចឹងសុំតមកសាលាទី3មិញណា មិសាឡាទី3ក្នុងមេរៀនរបស់យើងថ្ងៃនេះគឺកិច្ចការសម្រាប់អ្នកដែលចូលបន្ទប់ទឹកត្រូវធ្វើតើអ្នកបញ្ចូលបន្ទប់ទឹកនោះច្បាប់សាសនាអ៊ីស្លាមបានណែនាំមកឲ្យខ្លះហើយប្រសិនបើយើងមិនមើលទៅឲ្យស៊ីជម្រៅទេយើងគិតថាវាមានអីទេប៉ុន្តែធាតុពិតរបស់វាគឺវាមានអ្វីខ្លះនៅក្នុងបន្ទប់ទឹកដែលទាមទារឲ្យយើងសុំទៅអើពីអល់ឡោះជាប្រចាំទាំងពេលចូលហើយនិងពេលចេញណាយើងមើលកិច្ចការសុណាត់សម្រាប់អ្នកដែលចូលបន្ទប់ទឹកគឺត្រូវសូត្រមុនចាប់ផ្ដើមចូល មុនចាស់ផ្ដើមយើងចូលណាមុននឹងបោះជំហានជើងឆ្វេង ចូលបន្ទប់ទឹកត្រូវសូត្រអនេះសិនព្រោះនៅក្នុងបន្ទប់ទឹកมันអាចសូត្រអ្វីបានទេអញ្ចឹងមានន័យថានៅខាងក្រៅមុនសូត្រតែ Bismillah Allahumma inni a'udhu bika minal khubuthi wal khaba'ith តែញ៉េអានឹងចាំទាំងអស់គ្នាពលលិនជឿចិត្តថាអឺជាជាប្រចាំដែលយើងតែងតែសូត្រណាម៉ាណាយ៉ាងម៉េចវាថា វាថា Bismillah Allah ma'inni ហ្នឹងមានន័យថាដោយនាមរបស់ Allah ជាម្ចាស់ Bismillah មិនណា Bismillah ដោយនាមរបស់ Allah Allahumma inni អោ Allah ជាម្ចាស់ inni a'udhu bika ខ្ញុំសូមពី Allah ឲ្យឲ្យ Allah ជាម្ចាស់បញ្ជាខ្ញុំបញ្ជារូបខ្ញុំមិនអំពី khubusi wal khaba'is គេហៅថាប្រការអាក្រក់ទាំងពីរភេទ អ៊ុលម៉ាខ្លះបានបកស្រាយថាប្រការអាក្រក់ទាំងពីរភេទនេះគឺសំដៅទៅលើយិនសៃតនប្រុសនិងស្រីនៅក្នុងបន្ទប់ទឹកអញ្ចឹងសូមឲ្យជៀសវាហ្នឹងបើសិនជាយើងមិនសូត្រដល់ហ្នឹងទេគាត់នៅជាមួយយើងមើលគាត់មិនឃើញតែគាត់មើលយើងឃើញហើយគ្រោះថ្នាក់បណ្ដោយអីហ៎ហ៎គ្រោះថ្នាក់អញ្ចឹងកន្លែងនេះព្រោះដោយដោយដែលលើករៀនចំណុចទី1មិនមិញថាដូចជាឆ្អឹងនៃ yes អីហ្នឹងគឺចំណៃរបស់សៃតន ហើយសៃតននេះគឺវាចូលចិត្តនៅកន្លែងលែងកខ្វក់ចឹងឯងចឹងបានគេមិនប្រៀបធៀបមនុស្សជាសៃតននេះឃើញទេមានអាណាមួយគេហៅអាស័យតនហើយសុបាយទេអត់ទេពួកកន្លែងរបស់គាត់ក៏ខុសគេដែរឃើញទេប៉ុន្តែបើគេហៅអាយិននៅមានការនិយាយគ្នាព្រោះដោយសារអីយិនវាមិនយិនអ៊ីស្លាមវាមិនយិនកាហ្វៀតែបើហៅអាស័យតនគឺដល់ហ្នឹងដល់ដំណាក់កាលហ្នឹងអញ្ចឹងស័យតននេះវានៅតែកន្លែងរបស់មិនល្អនឹងឯង ចឹងកាលណាយើងសូត្រទៅអើនេះទៅហើយយើងចូលវាឃ្លាតចេញឃើញទេទៀតហើយក្រោយពីបញ្ចប់ការបន្ទោបងពេលដែលចេញផុតនោះគឺទៅសូត្រថា Ghafara Anaka សូត្រនេះវិញហើយត្រូវឈានជើងឆ្វេងនៅពេលចូលនិងឈានជើងស្ដាំនៅពេលចេញពេលណែនាំគ្រប់សកម្មភាពទាំងអស់ពេលចូលសូត្រទូអើហើយប៉ុន្តែឈានជើងឆ្វេងដល់ដល់ពេលចេញឈានជើងស្ដាំ ឃើញទេអ៊ីស្លាមបានណែនាំចឹងឯងនឹងមិនធ្វើធ្វើឲ្យរបើកបរិវេណចេះខ្មាស់ទេ តែត្រូវទម្លាក់ខោឬសម្ពុតឲ្យចិត្តទៅនឹងដីណែនាំច្បាប់ប៉ុន្តែឥឡូវនេះដូចជាប្រហែសច្រើនតែខ្លះហ្នឹងណាគាត់ប្រហែសណាស់ជួនកាលបន្ទប់ទឹកនឹងវាខ្ពស់លើកជើងនឹងអីឡើងក៏អត់បានសម្រោតខោសម្រោតគាត់អីឲ្យបានត្រឹមត្រូវទេអញ្ចឹងនេះគឺជាកំហុសអញ្ចឹងអ៊ីស្លាមបានយកចិត្តទុកដាក់ចំពោះបញ្ហានេះរហូតដល់ដំណាក់កាលនេះឯង ហើយបើអ្នកខ្លះគាត់លើកឡើងថាអានេះជាសិទ្ធិរបស់គាត់ឬអានេះគឺជាកេរខ្មាស់របស់គាត់ឬក៏ជារឿងរបស់គាត់កុំធ្វើដូច្នេះអីព្រោះអានេះច្បាប់សាសនាអ៊ីស្លាមណែនាំដើម្បីអីដើម្បីស្លាមាត់ឥឡូវមិនតយើងឃើញហើយសម្រាប់អ្នកដែលអានប្រព័ន្ធតាមប្រព័ន្ធសង្គមឃើញទេអ្នកខ្លះក៏លោភទៅថតអ្នកខ្លះគ្នាអត់ដឹងខ្លួនសោះឲ្យតែពាក់ព័ន្ធនឹងគេខ្វះគាត់យកមកដើម្បីសបាយលេងអ្នកខ្លះរហូតដល់បញ្ជាថាបើសិនជាមិនចង់ឲ្យរូបនេះចេញក្រៅទេត្រូវតែបង់លុយឲ្យខ្ញុំអ្នកខ្លះក៏រស់ស៊ីអញ្ចឹង ចឹងត្រូវប្រុងប្រយ័ត្នចំពោះបញ្ហានេះมันអាចធ្វើប្រហែលបានទេជាពិសេសនៅវាលសាធារណៈនេះឯងទាំងគេទាំងយើងពួកយើងអត់ដឹងមនុស្សណាខូចទេឃើញទេត្រូវប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហានេះហើយជាពិសេសគឺមីមីនឹងឯងពួកអរ៉តយើងដឹងហើយថាមីមីគឺមានត្រូវមានការប្រុងប្រយ័ត្នជាងតក់តក់ទៅទៀតណាព្រោះវាជារឿងមួយដែលធ្ងន់ធ្ងរជាងតកតទៅនឹងបញ្ហាការការប្រមាថការអីនេះពីអ្នកដតីនេះគឺប្រមាថទៅលើស្ត្រីច្រើនជាងតទៅទៀត បើបន្ទោបងនៅទីវាលក៏បីទៅឲ្យទៅឲ្យឆ្ងាយនឹងរកអ្វីបាំងដើម្បីកុំឲ្យគេមើលឃើញដោយមានផុសតាងបញ្ជាក់ពីបញ្ហានេះគឺទី1ហាដេសដែលនាំមកដោយលោកយ៉ាវៀតដែលគាត់បាននិយាយថាពួកយើងបានធ្វើដំណើរជាមួយរ៉ាស៊ូលឡោះសលឡោះអាឡៃសាឡាមហើយទម្លាប់របស់រ៉ាស៊ូលឡោះសលឡាមគឺលោកមិនបន្ទាន់បន្ទោបងទេលុះត្រាតែលោកទៅឆ្ងាយតលតែគេមើលលែងឃើញឃើញទេ បាទដូចនិយាយខាងដើមថាអល់ហាំឌុលឡាឥឡូវគឺយើងមានបន្ទប់ទឹកគ្រប់កន្លែងប៉ុន្តែបើសិនជាវាករណីចាំបាច់ធ្វើដំណើរហើយវាអត់មានកន្លែងបន្ទប់ទឹកទេគឺត្រូវតែទៅឲ្យឆ្ងាយហើយរកកន្លែងបាត់បង់ឲ្យស្រួលជិះវៀងការមើលឃើញយើងមើលទង្វើរបស់នប៊ីយើងមូហាម៉ាត់សុសឡាដែលមើលធ្វើឲ្យមើលណាហើយទីមួយទៀតដែលនាំមកដោយអាលីក៏ថារ៉ាស៊ូលឡោះហេសុសឡាមបានមានប្រសាសន៍ថាចូលបិទបាំងរវាងយិននិងកេរ្តិ៍ខ្មាស់របស់មនុស្ស នៅពេលគាត់ចូលបន្ទប់ទឹកដោយសូត្រប៊ីស្មិលឡាឃើញទេការសូត្រប៊ីស្មិលឡានេះគឺបាត់បាំងយិននឹងពីគេខ្មាស់មនុស្សសូត្រទៅវាខ្ទាតចេញតែបើយើងអត់សូត្រទេ គឺវាអត់ចេញបានទេហាឌីសដែលនាំមកដោយលោកអានេសដូចនិយាយខាងដើមបាញ់មិញនេះគឺហាឌីសនេះមួយទៀតមានន័យថាចំណុចយោងទាំងអស់នេះ គឺបង្ហាញប្រាប់ថាត្រូវតែបិទបាំងគេខ្មៅឲ្យបានចិត្តទោះបីជាបន្ទោបងនៅទីវាលក៏ដោយគឺត្រូវតែមានការប្រុងប្រយ័ត្ន ចំណុចមួយទៀតដែលយើងឃើញថាអ្នកដែលបន្ទោបង់នៅតាមទីវាលនេះក្រៅពីបន្ទប់ទឹកនេះអ្នកខ្លះគាត់ដើរទៅឲ្យតែឃើញកលុកឃើញរុនអីគឺទៅបន្ទោបង់ដាក់ហ្នឹងជាទម្លាប់មនុស្សចឹងណាប៊ីហាមមូលហេតុអីជួនកាលអាកលុកហ្នឹងមិនមែនកលុកនេះណាជួនកាលរុនសัตว์ពស់អីទៅឃើញទេទោះបីណាត់ប៉ំព្រីងក៏ដោយក៏ទុកអត់ជាប់ដែរកាលណាវាចឹកហើយឥឡូវមីឲ្យទៅជួយឲ្យអ្នកណាជួយបើវាប៉ំ ទៅបើចឹកកន្លែងចឹងចឹងវិញឃើញទេអត់បានទេចឹងកន្លែងនេះណាវាហាមណាជួនកាលជំរងរបស់វាអាយិនហ្នឹងណាជំរងរបស់វាអ៊ីប្លីសជំរងរបស់វាដល់យើងទៅបន្ទោបងដាក់វាទៅវាខឹងរឿងនេះកើតឡើងលិនសុំកាន់លិនកាន់លើកទាញឧទាហរណ៍ថាអ្នកខ្លះគាត់ថាគាត់មានជំនឿណាគាត់ថាម៉េចគាត់ថាអ្នកខ្លះដើរដើរទៅស្រាប់ពីដួលព្រុសហ្មងគាត់ថាខ្មោចវាយគាត់ជំនឿអញ្ចឹងតែអត់ទេណាយិនណាយិនណា យានវាផ្ទះជួនកាលម៉ាំងស្ដោបយើងមើលអត់ដឹងទេឥឡូវយើងគិតខ្លួនយើងមើលមិនជួនកាលកន្លែងអាកន្លែងនេះវាអត់ស្អាតទេគាត់ថាផ្ទះរបស់វាកន្លែងវាវានៅជាមួយកូននៅជាមួយចៅវាកំពុងតែសុបាយស្រាប់វាយើងទៅដល់ឆាច់ហើយដល់ហើយវាមិនខឹងដល់ខឹងយ៉ាងម៉េចវាមិនវាយតែបើយើងមុនបន្ទោសបងយើងសូត្រប៊ីស្មិលឡាវាឃ្លាតវាឃ្លាតចេញ ដូចគ្នាដែរនៅពេលដែលមីជាពិសេសមីមីដែលដាំស្លអីណាអ្នកខ្លះគាត់នៅក៏មាននេះនេះគាត់នៅតាមវាស្រែគាត់ជះជះទឹកសឡជះទឹកអីដែលយើងអត់ប្រើឬក៏ទឹកក្តៅហ្នឹងណាយើងមុននឹងយើងជះអីគាត់យើងសូត្រប៊ីស្មិលឡាជួនកាលគាត់កំពុងតែដើរលេងចូលឆ្នាំរបស់គាត់យើងដាក់ឆាច់ទៅត្រូវកូនទៅវាតែមួយបើលើហើយឃើញទេអាហ្នឹងអញ្ចឹងយើងយើងអ្នកខ្លះគាត់យល់អញ្ចឹងទេគាត់យល់ថាខ្មោចវាយមែនទេណាគឺយិនសម័យនប៊ីយើងមហាម៉ាសុសឡាម លើករណីនេះមួយថាសម័យនប៊ីយើងមហាម៉ាត់សុសឡាមណាជារឿងដែលមានលើកឡើងនៅក្នុងសុភៅថាសាវតម្នាក់នេះគឺគាត់ទៅធ្វើសង្គ្រាមជាមួយនប៊ីយើងដល់ទៅពេលមកវិញមកដល់ផ្ទះស្រាប់ពីឃើញប្រពន្ធរបស់គាត់ហ្នឹងមកអង្គុយលើនឹងចដានៅមាត់ចដាមិនចុះពីផ្ទះទេមកអង្គុយនៅមាត់ចដា ហើយស្ត្រីអ្នកអ៊ីស្លាម មិនអនុញ្ញាតឲ្យអង្គុយលះលាហាចឹងទេ ធម្មតាណាមិនត្រូវអញ្ចឹងទេតែណាក៏មានគ្រួសាររបស់គាត់ឯនេះជារឿងផ្សេងដល់អញ្ចឹងវាខុសពីទម្លាប់ដល់ប្តីស្រ័យសួរថាមានរឿងអីបានមកធ្វើអញ្ចឹងប្រពន្ធនឹងគាត់ខ្លាចពេកគាត់ថាមកឡើងមកមើលចុះឡើងមកទៅសិនគាត់ភ័យពេកណាគាត់ខ្លាចពេករំកិលមកត្រឹមចដាដល់ឡើងទៅនឹងអាចិននឹងវាតំណែងធ្វើខ្លួនពោះពេញមកផ្ទះហ្នឹងមកធ្វើពោះដល់អញ្ចឹងគាត់ទាញដាវរបស់គាត់នឹងកាប់ ដល់កាប់ទៅហ្នឹងគាត់ក៏ដួលអាហ្នឹងក៏បាត់ដែរស្លាប់ម្លាមសាបិនស្លាប់អញ្ចឹងប្រពន្ធនប៊ីប្រពន្ធសាបិនមកប្រាប់នប៊ីយើងមកសាឡាំថាគ្រួសារគាត់ស្លាប់ហើយហើយនប៊ីសួរទៅគាត់រៀបរាប់5បាញ់មិញនប៊ីថាអត់ទេនៅម៉ាឌីណានៅមកាសនេះកន្លែងតាណាហារ៉ាំគេណាដីតំបន់ហ្នឹងឃើញអ្វីមួយផ្លែជាពិសេសសัตว์អាសេរពើអស់នេះដាច់ខាតកុំប៉ះពាល់វាអសោះកុំអាលដេញវាសិន ដោយយើងទម្លាប់យើងដែលចាស់ចាស់និយាយតគ្នានឹងត្រូវមកចំណុចត្រង់ថាបើឃើញពស់ឃើញអីកុំអាលវាយវានឹងទូអាលសុំវាអឡោះឬខាងចេញទៅកន្លែងនេះផ្ទះមនុស្សទៅអីណាអាហ្នឹងគឺគាត់ចំណុចនេះគឺមានមានការលើកឡើងរបស់អ៊ុលម៉ាខ្លះថាត្រូវតែធ្វើជាឯងក៏ប៉ុន្តែនៅមកកាសម៉ាទីណាស់នេះវាអត់ដែលមានអញ្ចឹងទេចឹងចំណុចនេះជាមេរៀនរបស់យើងចង់រំលឹកប្រាប់ថាយិននេះវាវាយយើងលឿនណាស់តែយើងទេដែលមើលវាអត់ឃើញ ចឹងសុំឲ្យមានការទូអើឃើញយើងចូលទៅយូរទៅអើយ៉ាងម៉េចអ៊ុស្តាមូសាបានចែកឲ្យឃើញហ៎ពេលយើងចេញយ៉ាងម៉េចយើងចូលបន្ទប់ទឹកយូរទៅអើឲ្យអានេះហើយជារបងការពារអ្នកមូស្លីមរបងការពារយើងមិនអាចថាទេលិនមិនបាច់សូត្រអាហ្នឹងទេទៅយកខ្សែកថាមួយមកអត់ទប់ចប់ទេមេខ្សែកថាបេចកេះហ្នឹងអានោះឲ្យចឹកជើងឬវាយកកអញ្ចឹងអត់ទប់ចប់កុំជំនឿអាហ្នឹងចុះបោះបង់អាហ្នឹងយើងទៅអើនៅអ្វីដែលនប៊ីបានប្រាបានណែនាំឃើញទេអញ្ចឹងប្រសិនបើវាជួបបលើទៀតអាហ្នឹងគាត់ទៅរលោះហើយ តែនប៊ីបានណែនាំនេះរហូតដល់អ៊ូឡាម៉ាគាត់គេហៅថាគេស្រង់ទូអាវទៅអាវទាំងអស់នេះដាក់ជាចំណងជើងមួយថាជារបងការពារអ្នកមូស្លីមឃើញទេចឹងទាំងអស់នេះគឺជាអ្វីដែលយើងដែលយើងចង់បាន ដែលគេហៅថាអាវុធឬក៏របស់ដែលការពារសំខាន់បំផុត របស់អ្នកអ៊ីស្លាមគឺទូអាវនេះឯងចេញពីផ្ទះទូអាវអីធ្វើដំណើរទូអាវអីពេលចូលមកវិញទូអាវអីណាគឺគឺយើងមានយើងមានសពបែបយ៉ាងទាំងអស់ ចឹងចំណុចនេះគឺទាមទារឲ្យមានការយកចិត្តទុកដាក់ដើម្បីរក្សាតួអាវទាំងអស់នេះហើយនៅពេលដែលយើងចេញមកវិញគឺយើងកំភ្លេចណាសូរហូហ្វរ៉ាណាកាហូហ្វរ៉ាណាកាបាក់បានន័យថាម៉េចមានន័យថាសូមអល់ឡោះជាម្ចាស់មកអំពូនឲ្យផងមានន័យថាក្រែងលោយើងចូលបន្ទប់ទឹកអំបញ្ញមិញនេះយើងធ្វើអីមួយខុសឆ្គងឧទាហរណ៍ណាហើយវាខុសឆ្គងយើងចេញមកយើងសុំទោសពីអល់ឡោះអញ្ចឹងមានន័យថាអ្នកមូស្លីមនេះមិនឲ្យគំលាតទេពីការតើវត្តសុំទោសពីអល់ឡោះជាម្ចាស់សុំជារៀងរហូត ឌូអាជារៀបរហូតហើយសុំជារៀបរហូតឥឡូវយើងមើលមើលនប៊ីយើងមូហាម៉ាត់សុសឡាមលោកសួរថាលោក មានទោសទេអត់មានទោសទេតែលោកឌូអាសុំពីអល់ឡោះអេស្ទៀកហ្វារសុំពីអល់ឡោះមិនមួយថ្ងៃ100ដងមួយថ្ងៃ100ដងហើយដល់យើងពេលខ្លះភ្លេចរហូតដល់ម្ដងអត់បានមួយថ្ងៃលោកអត់មានទោសផង100ដងឌូអាសុំពីអល់ឡោះអេស្តាហ្វូរុលឡោះអេស្តាហ្វូរុលឡោះ100ដងតែលោកខុសណាហើយលោកអត់ខុសសោះហើយតម្រំយើងដែលយើងងាកស្ដាំខុសងាកឆ្វេងខុស ទៅមុខខុសថយក្រោយក៏ខុសអានឹងគឺយើងត្រូវឲ្យច្រើនចឹងបានថារាល់ពេលដែលយើងសម្បេះយ៉ាងហើយសម្បេះយ៉ាងប្រទូនីមួយមួយនេះគឺទៀមទីកុំឲ្យយើងប្រញាប់ពេកប្រសិនបើអត់មានពេលអត់មានធុរៈអីសំខាន់ទេនោះគឺយើងអេសតើហ្វ្រូឡឲ្យបានមួយពេលបាន10ទៅមានន័យថា5ពេលក៏បាន50ដែរតែបើសិនមួយពេលបាន20 5ពេលបាន100អីហ៎ហើយផ្ទុយទៅវិញប្រសិនបើអត់សោះ20ថ្ងៃ100ថ្ងៃក៏អត់បានមួយដែរបើសិនអត់ធ្វើ ហើយអ្នកខ្លះលឿនមែនទែនសម្រាប់យ៉ាងបរិយមអាហើយណាសាឡាមអាឡៃគុំសាឡាមអាឡៃគុំដល់ចដាបាត់លឿនមែនទែនអាហ្នឹងយ៉ាងម៉េចហើយសួរតើធ្វើអីអត់ធ្វើអីសោះលឿនអូតែបើករណីចាំបាច់អានេះយើងធ្វើធ្វើមិនទេណាតែបើអត់ទេគឺកុំបញ្ញាពេកចឹងនេះគឺជាមេរៀនដែលលិនសូមចូលរួមដល់ណាសិហាសម្រាប់ខ្លួនឯងក៏ដូចជាមីមីសម្រាប់ឯកសារនេះគឺសូមបញ្ចប់ត្រឹមប៉ុណ្ណេះ ហើយយើងនៅមាន